អូខេជម្រាបសួរអ្នកទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយដែលចង់ចែករំលែកតាក់ទងជាមួយនឹងបងប្អូនយើងនៃគាត់ channel របស់គាត់បាន ចំនួន100000បាទ100000 subscriber បាទអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំមកប្រាប់ពីរបៀបក្នុងការ verify YouTube របស់យើងនៅពេលដែលយើងបាន 100k អ្នកទាំងអស់គ្នាបាទហើយវីដេអូនេះនិយាយទៅខ្ញុំគ្រាន់តែចង់ធ្វើទុកមើលខ្លួនឯងផងទេបាទបាទដោយសារតាក់ទងមួយ ចំណុចហ្នឹងក៏ខ្ញុំលក្ខណៈថាខ្ញុំសួរគេសួរឯងដែរចឹងណាបាទអញ្ចឹងទៅឃើញថាវាល្អដែរក៏ធ្វើទុកមើលខ្លួនឯងមួយទៅហើយក៏ចង់ចែកជូនទៅដល់អ្នកដែលគាត់ថ្មីថ្មីដូចខ្ញុំអញ្ចឹងណាព្រោះថា channel របស់ខ្ញុំទៅបាន 100k អញ្ចឹងទៅខ្ញុំអត់ដែលចាប់អារម្មណ៍អត់ដែលដឹងអីចឹងណាអូខេអញ្ចឹងដើម្បីយើង verify ដើម្បីមានសញ្ញាគ្រីសនៅលើ channel របស់យើងបានហ្នឹងបាទដំបូងគឺអ្នកទាំងអស់គ្នាគ្រាន់តែចូលមកកាន់ Google មកបាទនិយាយទៅចាំ search តាមខ្ញុំខ្ញុំខ្ញុំដាក់សញ្ញាព្រួយឲ្យមើលបាទ អូខេសើចចាំខ្ញុំទាំងអស់មកកុំឲ្យពិបាកបាទបាទរួចអ្នកទាំងអស់នេះយកមកកន្លែងខាងក្រោមហ្នឹងមក Google Hab ហ្នឹងបាទអូខេបន្តមកទៀតអ្នកទាំងអស់នេះ search ដូចខ្ញុំមកដែរមកនេះបាទបាទ search តាមអញ្ចឹងទាំងអស់មកបាទអូខេឥឡូវឈប់ចាំតិចបាទមកដល់ចំណុចនេះអ្នកទាំងអស់គ្នាមិនបាច់ចាំខ្វល់ខ្វាយទាំងអស់បាទយើងជ្រើសរើសខាងលើគេតែម្ដងណាបាទអញ្ចឹងមើលតាមសញ្ញាព្រួយរបស់ខ្ញុំតែម្ដងទៅបាទនេះ ពេលដែលយើងមកដល់ចំណុចហ្នឹងហើយអ្នកនរគ្នាឃើញនេះបាទអញ្ចឹងសម្រាប់តែបងប្អូនយើងដែលគាត់ទទួលបាន100000 subscriber បាទបាទអញ្ចឹងនេះអ្នកនរគ្នាចុចឲ្យកន្លែង contact flow ហ្នឹងមកបាទបាទរួចនេះនៅខាងស្ដាំដៃជាងខាងលើហ្នឹងបាទយើងឃើញកន្លែង email ហ្នឹងយើងចុចកន្លែងហ្នឹងមកបាទអូខេអញ្ចឹងនៅកន្លែងចំណុចនេះគឺយើងត្រូវបំពេញនៅអ្វីដែលគេសួរយើងហ្នឹង បាទឥឡូវយើងបំពេញទាំងអស់គ្នាបាទអធិស្ឋានសំលេងមែនតើបាទព្រោះថា ខ្ញុំថតពេលថ្ងៃទៀតហើយបាទអញ្ចឹងអត់មានកន្លែងណាឲ្យស្រួលស្ដាប់ទេបាទអញ្ចឹងខ្ញុំសូមដាក់ឈ្មោះខ្ញុំបាទហើយកន្លែងនេះយើងដាក់ email របស់ channel របស់យើង បាទ Gmail ហ្នឹងហើយកន្លែងចំណុចខាងក្រោមនេះគឺអូខេគឺ link Facebook អ link YouTube របស់យើងអូខេអ្នកទាំងអស់គ្នា link បាទហើយនៅខាងក្រោមនេះយើងអាចទៅសេអីក៏បានដែរនេះអញ្ចឹងកន្លែងចំណុចនេះអ្នកទាំងអស់គ្នាអាចទៅសេអ្វីតាមដែលចិត្តអ្នកទាំងអស់គ្នានឹកឃើញទៅព្រោះថានេះខ្ញុំខំតែធ្វើវីដេអូលក្ខណៈប្រាប់ ត្រួសត្រួសឯងអញ្ចឹងទុកគ្រាន់ថ្ងៃក្រោយទៅយើងសម្រាប់អ្នកថ្មីថ្មីគាត់បាន100000 subscriber គាត់អត់ដឹងអីចឹងណាហើយក៏សូមអធិស្ឋានដែរចំពោះវីដេអូមួយនេះបាទខ្ញុំលក្ខណៈថាខ្ញុំក៏មិនមែនជាអ្នកចេះដឹងអីណាស់ណាដែរគ្រាន់ថាខ្ញុំបានបត់ពិសោធន៍ពីគេបាទអញ្ចឹងទៅខ្ញុំចេះចែករំលែកបន្តទៅទៅហើយណាមួយខ្ញុំចង់ធ្វើទុកមើលខ្លួនឯងដែរអញ្ចឹងណាអញ្ចឹងសូមអធិស្ឋានផងបើសិនជាមានកំហុសខុសឆ្គងអីបាទហើយអត់មានអីច្រើនទេយើងចាប់ផ្ដើមតែម្ដងនេះបាទហើយរយៈពេលប្រហែលជា ខ្ទង់ប្រហែលជា24ម៉ោងបានគេផ្ញើ Gmail ឲ្យយើងវិញបាទបាទផ្ញើដំណឹងឲ្យយើងវិញបាទនេះយើងយើងបានផ្ញើទៅហើយនេះបាទអញ្ចឹងតររយៈពេល24ម៉ោងបានយើងទទួលបានការ verify បាទឬក៏អាចយូរជាងហ្នឹងអញ្ចឹងណាបាទព្រោះខ្ញុំអត់ដែលធ្លាប់ដែរទឹកតលឹកទី1អញ្ចឹងណាអូខេអញ្ចឹងនេះគ្រាន់តែជាកលឹះខ្លីៗបន្តិចតួចបាទដែលខ្ញុំចង់ធ្វើទុកមើលខ្លួនឯងផងទេអញ្ចឹងបើសិនជាមិនម៉ែសូមអធិស្ឋានផងសម្រាប់អ្នកដែលគាត់យល់ចេះហើយសូមជួយរីកមិនបន្ថែមទៀត បាទអញ្ចឹងអរគុណច្រើនដល់អ្នកទាំងអស់គ្នាយើងចាំជួបគ្នានៅវីដេអូក្រោយទៀត